សិទ្ធិជនជាតិដើមនឹងវាអត់មានកើតឡើងទេ នៅក្នុងស្រុកវៀតណាមហ្នឹងហើយឥឡូវខ្មែរក្រមព្រោះហេតុនោះឯងបានខ្មែរក្រមយើងប្រជាពលរដ្ឋរបស់យើងខំប្រឹងសិក្សាអំពីបញ្ហាហ្នឹងវៀតណាមព្យាយាមប្រពុតប្រភ័យយើងខ្លាំងណាស់ដើម្បីឲ្យយើងឈប់ដើម្បីឲ្យយើងឈប់សិក្សាទៅវៀតណាមហ្នឹងសบายចិត្តទៀតហើយជិះសេះលេងដៃណាជិះសេះលេងដៃហើយខ្ញុំម្ល៉េះនិយាយរំលឹកត្រឡប់មកវិញ ថាហេតុអីបានក្រមប្រទេស មួយចំនួនគាត់គេហៅថាប្រចាំលោកខាងលិចមហាអំណាចសេដ្ឋកិច្ចនឹងត្រូវបង្កើតឲ្យមានវៀតណាមហើយឬមួយអូស្ត្រាលីវៀតណាម dialogue human rights dialogue USA ហើយនិងវៀតណាម dialogue Canadian ហើយវៀតណាម dialogue European and Vietnam dialogue ហេតុអីហើយវៀតណាមចេះទៅចូលទៅដែរណា ហៅទៅធ្វើឲ្យលេងកម្មវិធី Australian Vietnam Dialogue Human Rights Dialogue ហ្នឹងតើទៅមកពីត្រូវការជំនួយពីគេម្ល៉េះឲ្យបង្ខំចិត្តត្រូវឆ្លើយគិច្ចវេះពីនេះពីនោះអីដូចខ្ញុំណានិយាយចឹងពីម្សិលពីម្សិលលើកឡើងហ្នឹងប៉ុន្តែឥឡូវថ្ងៃនេះលើកឡើងម្សិលទៀតទៅហើយ ប្រជាពលរដ្ឋយើងបានដឹងតាមករណីវិនវងដាបឆ្នាំមុនបន្ទាប់ពី Australian and Vietnam Dialogue US and Vietnam Dialogue uh, Human Rights Dialogue ហើយអាវេទិកាសន្ទនា សួរដេញដោលគ្នាអំពីរឿងសិទ្ធិសេរីភាពរបស់សិទ្ធិរបស់មនុស្សសិទ្ធិមនុស្សបញ្ហា សិទ្ធិមនុស្សនៅប្រទេសវៀតណាមនឹងចប់ភ្លាមកាត់ក្តីចាប់ធ្វើបាបវុនវងដាបនឹងផលិតបន្លំធ្វើម៉េចឲ្យវុនវងដាបនឹងគៀងឲ្យចូលទៅក្នុងអាការទទួលទោសនឹងយកយកយកគ្នាឲ្យចូលពន្ធនាគារអឺចឹងតើបាន ហើយរឿងករណីលោកថៃជ្រីនហ្នឹងចឹងទៀតករណីលោកថៃជ្រីនបំភ្លៃករណីនេះបំភ្លៃករណីនោះ លោកថៃជ្រីនអត់មានទោសអីទាំងអស់ទោសដែលពាក់ព័ន្ធជាមួយនឹងច្បាប់ក្រមព្រហ្មទណ្ឌលេខ331ហ្នឹងគឺបានដោះស្រាយគ្នាហើយពីខែ6គាត់បានសន្យាថាអត់ផ្សព្វផ្សាយទៀតទេហើយលោកប្រាក់សេរីវុឌ្ឍក៏បានលើកឡើងថ្ងៃហ្នឹងសម្ភាសជាមួយនឹងវិទ្យុសហព័ន្ធថ្ងៃហ្នឹងដែរ គាត់ថារឿងនោះនោះដោះស្រាយគ្នាហើយគាត់បានយល់ព្រមហើយប៉ុន្តែចាប់ទូរស័ព្ទរបស់ លោកថាច់រីនឹងទុករឹបអូសទូរស័ព្ទរបស់គាត់ពីថ្ងៃនោះទុកនឹងដើម្បីធ្វើជាផោះតាំងតាមដែលច្បាប់នៅក្នុងក្រមព្រំប្រទានលេខ331ហ្នឹងចុះកិច្ចព្រមព្រៀងគ្នា ហើយត្រឡប់មកវិញបើគាត់មិនធ្វើរឿងហ្នឹងដដែលទេអត់មានសិទ្ធិមកចាប់គាត់ទេ ហើយឥឡូវបន្លែបន្លែប្រឡប់ហ្នឹងបំផិតបំភ័យឲ្យក្រុមកូនចៅគាត់ហ្នឹងមិនឲ្យឡើង K21 មិនឲ្យឡើងប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យជឿអ្នកនៅខាងក្រៅហ្នឹងទេបើជឿអ្នកនៅខាងក្រៅហ្នឹងឪពុកអ្នកឯងហើយនឹងប្តីរបស់លោកស្រីឯងនឹងជាប់ទោសនៅក្នុងនឹងកាន់តយូទៅអញ្ចឹងតបប្រកាន់អញ្ចឹង ប៉ុន្តែយើងបានប្រកាសហើយថារឿងនេះចោលប្រកាសលោកថាច់រីតនេះមកអំពីគាត់អាននៅច្បាប់នៃរបស់អង្គការសហជីវិតស្ដីអំពីសិទ្ធិជនជាតិដើមសេចក្តីប្រកាសហ្នឹង UN Trip ហ្នឹងអញ្ចឹងទេហ្នឹងហើយយើងចោលចឹងហើយគាត់ពាក់អាវ SDG គាត់ពាក់អាវស្ដីអំពីសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោមហ្នឹង ហើយឥឡូវនេះគឺថាសូម្បីតែជនជាតិដើមខ្មែរក្រមយើងហ្នឹងឈ្មោះថាខ្មែរក្រមយើងអត់ព្រមឲ្យយើងហៅថាថាយើងជាខ្មែរក្រមទេហើយក្នុងសេចក្តីប្រកាសហ្នឹងប្រាប់យើងច្បាស់អញ្ចឹងថាយើងមានសិទ្ធិ identify ខ្លួនយើងមានអ្នកណាទៅមកមកមកមកប្រកាសឲ្យយើងឲ្យដាក់ឈ្មោះឲ្យយើងនោះវាថាមិនមែនម៉ែឪយើងណា យើងចាំបាច់វៀតណាមដាក់ដាក់ឈ្មោះយើងថាខ្មែរណាមបងហើយយើងទាំងអស់គ្នានៅនៅឯនោះមិនក៏ព្រមថាយកយើងជាខ្មែរណាមបងយើងមិនមែនខ្មែរណាមបងខ្មែរណាមបងហ្មងខ្មែរក្រមហៅខ្ញុំខ្មែរក្រមតោះខ្មែរណាមបងហ្មងណែចង់ហៅខ្ញុំមិនតាមចិត្តមិនបានអត់បានទេតើយើងខ្មែរណាមបងហ្មងបើខ្ញុំជាខ្មែរក្រមទៅហៅខ្ញុំជាខ្មែរក្រមមិនហៅខ្ញុំជាខ្មែរណាមបងបានទេណែឯងមិនអាចដាក់បានទេ ម្ដងហៅខ្ញុំជាខ្មែរនៅដែនដីសណ្ដោខ្មែរដងបាំងសំគ្រូឡុងម្ដងហៅខ្ញុំខ្មែរណាមបោហៅតាមមិនបានហើយវាចង់ហៅយើងខ្មែរក៏ហៅវាចង់ហៅយើងខ្មែរក៏ស្រែកវាអត់ទេយើងត្រូវតែប្រកាសខ្លួនយើងច្បាស់លាស់យើងជាអ្នកកំណត់អត្តសញ្ញាណរបស់ខ្លួនយើងដោយខ្លួនឯងយើង self identify មិនណែឯងមក identify ឲ្យខ្ញុំទេអឺពីព្រោះយើងជាអ្នកកំណត់អត្តសញ្ញាណរបស់យើងយើងបានប្រកាសនៅអង្គការសហជីវជាតិយើងបានប្រកាសនៅ UNPFII ហើយដែលថាវេទិកាអចិន្ត្រៃយ៍ស្ដីអំពីបញ្ហាសិទ្ធិជនជាតិដើមបញ្ហាជនជាតិដើមនឹងហើយខាងអេមរីបក៏យើងបានប្រកាសដដែលដដែលយើងត្រូវតែ identify របស់យើងខ្លួនឯងអា identity របស់យើងនឹងយើងជាអ្នកកំណត់ identity របស់យើងអត់មានយួនមកប្រាប់ថាអូអ្នកឯងអ្នកឯងខ្មែរណាមបរថាអ្នកឯងមានខ្មែរក្រមទេមិនមកកំណត់យើងចឹងបានណាយើងជាអ្នកកំណត់ខ្លួនយើងហ្នឹងយើងនៅកម្ពុជាក្រមទាំងអស់គ្នាហ្នឹងកុំអោយយួនជាអ្នកកំណត់ឲ្យយើងមិនអាចទេយួនមិនមិនមិនត្រូវមកកំណត់ឲ្យយើងបានទេវាមកចដូនចតាយើងកើតនៅទឹកនៅគ្រប់គ្រងទឹកដីនឹងរាប់ពាន់ឆ្នាំមុនយួនមកដល់ហេតុអីបានឲ្យយួនមកកំណត់ឈ្មោះយើងយ៉ាងចឹង ណាវាមិនខុសអីពីវាវាដូរឈ្មោះខេត្តរបស់យើងបានចានិយាយដែរដែរយើងហៅឈ្មោះខេត្តនោះរាប់ពាន់ឆ្នាំអាហ្នឹងបងមកចំកាត់តិចថាតើយើងមានវិធីណាតវ៉ាដើម្បីទៀមទានៅអាឈ្មោះទៅនោះមកវិញបានទេថាដោយលោកគីមគូនិយាយអញ្ចឹងវាគ្មានវិធីណាតវ៉ាក្រៅតែពីយើងនាំគ្នា ថាទេចុះយួនវាមានមកតវ៉ាដូរឈ្មោះយើងឯណាវានាំគ្នាហៅតា វាហៅយូរទៅឈ្មោះវាវានាំគ្នាវាសាមគ្គីគ្នាពីរឿងហៅឈ្មោះយើងហើយយើងសាមគ្គីទៅហៅតាមយួនបានន័យថាយើងមិនស្គាល់ដូនតាព្រះអង្គមិនស្គាល់ដូនតានឹងមកអំពីអីមកអំពីយើងមិនបានរៀនពីដូនតាហើយរៀនពីដូនតាធ្វើម៉េចដើម្បីរៀនពីដូនតាបានគឺយើងត្រូវរៀនប្រវត្តិសាស្ត្រខ្ញុំក៏ថានិយាយដដែលដដែល បើមិនស្គាល់ចំនួនចតាខ្លួនទេមិនដឹងថាយើងមកពីណាហើយបើមិនដឹងថាយើងមកពីណាធ្វើម៉េចយើងដឹងថាយើងទៅទៅណាអញ្ចឹងណាបានអីបើយើងមិនស្គាល់ខ្លួនយើងទេយើងធ្វើម៉េចយើងមករៀនអានឹងបានបើយើងមិនដឹងថាយើងជាអ្នកណាយើងធ្វើម៉េចយើងកំណត់ថាខ្លួនយើងចូលទៅក្នុងអីអូខ្ញុំគឺជាចង្កោមនៃ UN Drift នេះតើអានឹងឲ្យផ្លូវដែលយើងត្រូវទៅ ហើយដល់យើងដឹងថាផ្លូវយើងត្រូវទៅយើងត្រូវដឹងថាយើងជាអ្នកណាបានអីយុវជនខ្មែរក្រមនឹងត្រូវដឹងថាយើងជាម្ចាស់ទឹកម្ចាស់ដីជាពូជរបស់ពូណនជាពូជរបស់ដូនតាអ្នកកាន់កាប់ទី1នៅទឹកដីនឹងបានយើងមកដើរតាមផ្លូវនេះបានបានដឹងថាយើងត្រូវទៅណាត្រូវទៅណាគឺត្រូវទៅតាមណាទៅតាមហ្នឹងណាទៅទៅតាមហ្នឹងមិនទៅណាទៅឡើងទៅលើមេឃទៅឋានសួគ៌ទេអត់ទេទៅតាមហ្នឹង ហើយដែលនាំគ្នាធ្វើនឹងគឺដូចលោកគីមគូថាអញ្ចឹងអត់មានរឿងតវ៉ាទៅអង្គការសហជីវជាតិទេខ្ញុំចង់បានឈ្មោះនេះថាអត់ទេអង្គការសហជីវជាតិគេសួរថាឥឡូវអ្នកឯងចង់បានអីចង់បានអីគឺនាំគ្នាធ្វើអានឹងទៅធ្វើអានឹងទៅបើគេយល់ថាវាត្រឹមត្រូវអូអានេះឈ្មោះដើមនេះឈ្មោះរបស់គេណែវៀតណាមឯងខុសហើយមកដូរឈ្មោះគេអានឹងជាអសាធារណៈនាមឯងទៅដូរឈ្មោះខេត្តរបស់គេអាម៉េច នោះជាអសាធារណៈនាមអ្នកឯងមិនអាចដូរបានទេ គឺជានាមដែលវាកែវពីផ្សេងវាមិនមែនសាធារណៈអ្នកឯងមិនអាចដូរបានទេខេតឃ្លាំងទៅហៅគេខេតឃ្លាំងវិញអានឹងខេតជនជាតិដើមហេតុអីបានវាមិនព្រមដូរកន្លែងខេតមួយចំនួនដូចផ្លេគូកងទុំអានឹងឈ្មោះពួកតៃពួកអីនោះតាហេតុអីបានមិនដូរអានឹងមកដូរតែបណ្ដុំខ្មែរយើងនេះអឺ មកអំពីខ្មែរយើងអត់ចង់ឲ្យខ្មែរយើងរស់នៅអត់មាន មានអត្តសញ្ញាណមានវប្បធម៌តាមទៅទេដោយសារយើង មាន ប្រទេសកម្ពុជាដូចពួកម៉ង់ទួតៃមានប្រទេសឯណាបែកអាប់ម្ល៉េះហើយចង់ហៅភ្លេគូកងទុំក៏ហៅទៅគេមិនខ្វល់ទេហេតុអីបានមិនដូរអាខេតអស់នោះដែរហេតុអីមកពីពួកនោះអស់ហើយអស់អស់បងប្រុសអស់អស់អស់អ្នកនោះគំព្រោះបែកអាប់ពីក្រោយខ្លាំងហើយ ហើយយើងនៅនៅមានប្រទេសកម្ពុជានៅមានប្រទេសកម្ពុជាហើយបំបត្តិវប្បធម៌យើងមិនអោយតាក់ទងជាមួយវប្បធម៌កម្ពុជាទៀតបំបត្តិយើង សក់ចិត្តតែងឲ្យយើងឲ្យយើងរៀនអក្សរដែរប៉ុន្តែឲ្យយើងរៀនប្រវត្តិហូជីមិញរៀនអក្សរខ្មែរធ្វើអញ្ចឹងធ្វើការទេផងអញ្ចឹងបានន័យថារៀនខ្មែរប៉ុន្តែរៀនប្រវត្តិហូជីមិញដដែលរៀនប្រវត្តិភូមិសាស្ត្រវៀតណាមដដែល វាខុសធ្វើផ្ទុយអំពីអ្វីដែលអង្គការសហជីវជាតិតែងចេញមកទាំងអស់ដល់តែយើងរៀនតាមអង្គការសហជីវជាតិចោទថាយើងប្រតិកិរិយាចោទថាយើងធ្វើមានគំនិតចោទប្រឆាំងចោទបំបីសាមគ្គីជាតិបំបីសាមគ្គីជាតិប៉ុន្តែរដ្ឋវៀតណាមចង់គ្រប់គ្រងយើងចង់ធ្វើឲ្យពុទ្ធសាសនាខ្មែរទៅជាពុទ្ធសាសនាយួនគណៈនិយាយហើយនិយាយទៀត បើខ្មែររៀនអភិធម្មនិយាយជាខ្មែរមិនចង់ទាំងយល់ផងហើយចុះនិយាយតាមយួនឯងមកបញ្យល់ខ្មែរចង់ឲ្យខ្មែរក្រមយល់យ៉ាងម៉េចឲ្យខ្មែរក្រមយល់យ៉ាងម៉េចបើយួនឯងនឹងស្ដាប់ភាសាយួនពីអង្អភិធម្មមិនចង់យល់ផង ហើយឲ្យខ្មែរក្រមទៅយល់ពីរឿងអភិធម្មពីរឿងពុទ្ធសាសនាវាមានបំណងមកគ្រប់គ្រងខ្មែរនឹងចង់ឲ្យខ្មែរលាយតែម្ដងរឿងហ្នឹងវាមិនមែន uniform អីទេអត់មានគិតពីរឿងសាមគ្គីធ្វើឲ្យឯកភាពសាសនាតែមួយទេអត់ទេគឺមានបំណងចង់គ្រប់គ្រង ទៅធ្វើវត្តមួយនៅហាណូយហើយផ្សព្វផ្សាយជាមួយ អង្គការសហជីវជាតិធ្វើសັດទៅក្បាច់រចនារបស់ខ្មែរប៉ុន្តែលោកយួនកាត់កាត់និយាយយួនទាំងអស់វត្តខ្មែរវាបង្កើតជារូបភាពអញ្ចឹងហើយយួនឯណាទៅឆ្លាញ់ខ្មែរទៅបង្កើតវត្តមួយនៅហាណូយបង្កើតដើម្បីសុំលុយអង្គការសហជីវជាតិទៅតើថែរក្សាលើកតង្គំតកើវប្បធម៌ខ្មែរប៉ុន្តែនៅក្នុងវត្តនឹងអត់មាននិយាយខ្មែរមួយម៉ាត់អត់មានសូត្រធម៌ខ្មែរ គឺជាក្បាច់ខ្មែរមិនសុទ្ធថយួនសុទ្ធថយជាភាសាយួនវាធ្វើវាហ្មងបំផ្លាញទៅឲ្យខ្មែរនោះទៅជាយួនអស់ចឹងទៅគ្មានគំនិតមួយ ដើម្បីថែរក្សាវប្បធម៌គេ ហើយប្រាប់គេថាចង់យូនីហ្វមថាខ្មែរនេះចង់ចូលរួមសាមគ្គីជាមួយយួន ខ្មែរមានចង់សាមគ្គីជាមួយយួនពីកាវានិយាយជំនួសយើងទាំងអស់វាអត់ឲ្យខ្មែរនៅកម្ពុជាក្រមមានសម្លេងវានិយាយជំនួសខ្មែរទាំងអស់ ហើយវាបាក់ខ្មែរចង់បានអញ្ចឹងហើយខ្មែរយើងមួយចំនួនធ្វើការជាមួយរដ្ឋវៀតណាមនិយាយថាអញ្ចឹងនិយាយថាអញ្ចឹងមកពីហេតុអីមកពីពួកនោះកំពុងតែទទួល បានប្រយោជន៍រួមទាំងបដិជនចាស់ចាស់យើងប្រមាណអង្គនឹងសូត្រធោះតាមយួនទៀតសូត្រធោះតាមយួនទៀតមកពីអីមកពីលោកចង់ដើរលើព្រំក្រហមហ្នឹងយ៉ាងតែមើលតែយើងអត់ទេយុវជនរបស់យើងអត់ទេ បានកណានិយាយហើយជាមួយឆ្លើយជាមួយសំណួរពីម្សិល ថាលើកក្រោយទៅជួបអត់មានឲ្យទៅជួបបដិប្រគុណម៉ាន អង្គនឹងទៀតទេមកពីបដិប្រគុណម៉ានអង្គនឹងខ្លាចយួនហើយ ទៅតាមយួនហើយហើយកណាសូមវល់ដែរទៅតាមលោកលីថាញ់តឹងគាត់លើកមិញហ្នឹងគឺថាគ្រប់គ្រងជាមួយសម្ដីគាត់អស្ចារ្យមែនទេសូមអោយងើបឡើងឲ្យច្រើនគ្នា បើខ្មែរក្រមមានតែប៉ុណ្ណឹងមិននាំគ្នាធ្វើហើយអឺយើងអត់មាន ទៅដល់គោលដៅរបស់យើងទេខ្ញុំកណាគ្រប់គ្រងឆ្លើយជាមួយនឹងសំណួររបស់ព្រះអង្គក៏ដូចជាប្រហែលសំណួរមនុស្សជាច្រើន តែងតែស្នើសុំថាឲ្យសុំឲ្យយើងឲ្យសុំស្នើសុំឲ្យអង្គការសហជីវជាតិទៅប្រាប់យួនថាឲ្យហៅយើងខ្មែរក្រោមអង្គការណាបានយួនព្រមហៅតាមអង្គការសហជីវជាតិហើយអង្គការណាបានអង្គការសហជីវជាតិទៅប្រាប់ថាអ្នកឯងចង់បានអីអ្នកឯងមិនប្រាប់យួនអ្នកឯងឲ្យខ្ញុំមកប្រាប់ជំនួស បានន័យថាឯងអ្នកឯងមិនមែនគោរពពុទ្ធសាសនាត្រឹមត្រូវទេប្រសម្មាសម្ពុទ្ធបដៅអ្នកឯងថាម៉េចឲ្យលើកដៃសំពះសុំអញ្ចឹងហ៎សេចក្តីសពហ៎ថាព្រះមិនបដៅអញ្ចឹងទេលោកគឹមគូក៏ប្រាប់ថាត្រូវធ្វើបើយើងមិនសាងហេតុយើងក៏អត់បានទទួលផលនឹងឡើយមិនទៅធ្វើការធ្វើម៉េចឲ្យខ្ញុំបានឆ្អែតបាយបើអត់ទៅរកដាំបាយហូបផងអូប្រហែលជួយជួយឲ្យខ្ញុំបានឆ្អែតបាយមកអាហ្នឹង ច្បាស់ជាស្លាប់ហើយខ្ញុំក៏ណាមើលរឿងចិនមួយតាហ្នឹងគាត់អ្នកសំទៀនគាត់ធ្វើល្អតាគាត់សំទៀនសំទៀនគេអញ្ចឹងទៅដល់ទៅលេខរបស់គាត់មិនត្រូវស្លាប់ទេហើយម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅកន្លែងនោះគាត់យកមាសមកស្បោងមកដាក់នៅក្រោមចរាតានោះ លោកតានោះគាត់ចេះតែដេកសងធ្វើម៉េចទៅឲ្យមើលទៅប៉ុនព្រេងរបស់តានោះទៅត្រូវបានទទួលមាសហ្នឹងប៉ុនផលដែលគាត់កសាងវិជាតិមុនមកទៅណាបានលោកតាម្ចាស់ទឹកម្ចាស់ដីហ្នឹងយកមាសមកដំមកដាក់នៅជើងចដើហ្នឹងប៉ុន្តែនោះគាត់នៅលើគេនោះរហូតទៅដល់គាត់អត់បាយស្លាប់ដល់គាត់ចេះតែសុំអញ្ចឹងបានចុះទៅក្រោមទាំង ទេវតាប្អិនព្រំអីយមរាជណាណីអីមកនាំគ្នាមកកាត់ទៅថាទេតាហ្នឹងមិនត្រូវស្លាប់ហេតុអីបានអ្នកឯងឲ្យតានឹងស្លាប់មកហៅម្ចាស់ទឹកម្ចាស់ដីនេះអ្នកឯងមិនមើលថែមនុស្សម្នាក់ហ្នឹងគេមិនត្រូវស្លាប់ទេគេមានបុណ្យមិនត្រូវស្លាប់ហេតុអីបានអ្នកឯងបដ ாய் ឲ្យគេស្លាប់ តានឹងថាទេតានឹងគាត់ស្លាប់សំមកពីគាត់ដេកសំតនៅលើគេបើគាត់ចុះមកដល់មាត់ចដៅគាត់ឃើញមាសចំដាក់នៅក្នុងគាត់ច្បាស់ជាមានហើយគាត់ធ្វើការតែប៉ុណ្ណឹងគាត់ច្បាស់ជាមានបានហ្មង ទេព្រះអង្គអត់មានសាងហេតុអីសោះដេកនៅក្នុងស្លាប់ហ្មងថាឥឡូវបើយើងសំពះដើរលើកដៃសំពះសុំអង្គការសហជីវជាតិអង្គការសហជីវជាតិថាណឯងទុកឲ្យយួនគ្រប់គ្រងនឹងសាមហើយព្រោះណឯងមិនធ្វើអីសោះចាំសុំខ្ញុំណាចាំសុំអង្គការសហជីវជាតិលោកចាស់ចាស់យើងក៏បដៅឲ្យបដៅទៀតថាកំពឹងវាសនាលើកបាយបញ្ចប់អត់បានទេបើយើងមិនធ្វើអត់បានទេ ខ្ញុំកណាលើកទៅនិយាយទៅឥឡូវមានសិទ្ធិតអ្នកជើងចាស់លោកគឹមគូលោកប្អូនលីថេងតាំងខ្ញុំមកគុណណាសិទ្ធិតអ្នកយកជីវិតមកបដូរសិទ្ធិសេរីភាពធ្វើតំណើបដូរយកសិទ្ធិសេរីភាពបដូរជីវិតយើងបដូរជាមួយរដ្ឋវៀតណាមបានក៏យើងត្រូវមកបដូរបដូរបដូរហ្មងគឺថាមិនស្លាប់បើយើងតស៊ូសម័យនោះ គ្មានអ្នកណាជួយនៅខាងក្រៅយើងខ្លាចស្លាប់មែនបើមិនជាប់គុកក៏អាចស្លាប់ដែរអញ្ចឹងណាសេអលជាប់គុកហើយបើថាធ្ងន់ស្លាប់ឡើយបដូរបដូរដើម្បីសិទ្ធិសេរីភាពហើយបងប្អូនយើងក៏ត្រូវតែបដូរអញ្ចឹងនេះសំណាងបើថាមិនថាសំណាងទេគឺថាលេខយើងវាអត់ត្រូវស្លាប់ពីព្រោះជីវិត មនុស្សម្នាក់ម្នាក់តែអត់ត្រូវស្លាប់អត់ស្លាប់ទេអត់ស្លាប់មកមកពីយើងបានសាងហេតុពីមុនមក យើងបានសាងហេតុសាងហេតុដែលត្រឹមត្រូវ គឺมันអាចស្លាប់បានมันតាន់ដល់ពេលគឺមិនស្លាប់ទេជាងគៀមនឹងមិនតាន់អស់ប្រេងហើយគ្មានហេតុគ្រប់គ្រាន់យើងដាក់អំផោងតាមទៅគ្មានខ្យល់ណាមកផ្ដាច់បាន គឺមិនស្លាប់ទេมันស្លាប់មកទៅតែតស៊ូបាន ទឹកដីកម្ពុជាក្រោមសិទ្ធិសេរីភាពរបស់ខ្មែរក្រោមបើសិនណារឿងคล้ายคล้ายខ្ញុំកណ្ដាលនិយាយឡើងវិញបើរឿងនឹងជារឿងคล้ายคล้ายយើងតស៊ូអត់បានទេប៉ុន្តែ បើរឿងនឹងជារឿងពិតដាច់ខាតត្រូវតែបានដាច់ខាតទៅវៀតណាមត្រូវតែទទួលស្គាល់ហើយសារភាពដោយដាច់ខាតក្នុងថ្ងៃណាមួយមកពីនេះជារឿងពិតឲ្យ តែខ្មែរក្រមទាំងអស់គ្នាតស៊ូឡើងដោយសម្ដីដែលបងតឹងបានរំលឹកឡើងអញ្ចឹងគឺជាការពិតគឺជាការពិតមួយដែល ត្រឹមត្រូវបំផុតបើយើងរួមគ្នា ជាធ្លុងមួយចាត់គំនិតដូចគ្នាខ្មែរក្រមយើង មានប្រមាណ ដែលឆ្លាញ់គ្នាដែលយល់គ្នា ដឹងពីបញ្ហាហ្នឹងថាយើងធ្វើទៅត្រូវគឺយើងត្រូវដូចគណៈទូចឹងថាដឹងខ្លួនមកពីណាត្រូវទៅណាបើដឹងថាយើងមកពីណាហើយ យើងគឺជាចំណោមមនុស្សដែលស្ថិតនៅ ក្នុងហ្នឹងស្ថិតនៅក្នុងសេចក្តីប្រកាសនៃអង្គការសហជីវជាតិហ្នឹងស្ដីអំពីសិទ្ធិជនជាតិដើមហ្នឹងតែដឹងថាខ្លួនជា ជនជាតិដើមពិតប្រាកដគឺយកច្បាប់នឹងមកប្រើអត់ខុសឡើយ ហើយជោគជ័យបានមកដល់យើងពីព្រោះរឿងខ្មែរក្រមជារឿងពិត មិនមែនជារឿងខ្លាំងខ្លាយទេមិនមែនជារឿងមិនពិតទេគឺជារឿងពិតណាហើយវៀតណាមមិនប្រកែកបានទេរឿងហ្នឹងมันអាចប្រកែកបានជាដាច់ខាតមកធ្វើរឿងដែលពិត គឺយើងត្រូវតែទទួលបានការពិត គឺបានជាជំនះអូខេណា